ខាន់សុផនសួរថាអឹមគ្រប់អីសពគ្រប់មកមានចម្ងល់ ចង់សួរដូចគុណថាតើមនុស្សយើងស្លាប់ហើយតើពិតជាកើតជាតិក្រោយមែនឬទេអឺអាត្មាមិនចង់ឆ្លើយថាមានឬទេចឹងទេពីព្រោះឆ្លើយទៅក៏មិនអស់ឆ្ងល់ដែរពិតជាអត់អស់ឆ្ងល់ទេ ហើយមិនបាច់ទៅសួរធម្មតាទេទៅសួរនរណាទៀតក៏មិនអស់ឆ្ងល់ដែរដរាបណា យើងមិនសិក្សាពីដំណើរជីវិតនឹងឲ្យច្បាស់ពីព្រោះធម្មជាតិទាំងឡាយកើតរលត់ជីវិតយើងនឹងក៏កើតរលត់កើតរលត់ហើយអារលត់ហើយវាមិនដែលមកកើតវិញទេរាល់ថ្ងៃហ្នឹងមិនបាច់ទៅជាតិក្រោយអីចិត្តម៉ោងមុនហ្នឹងដែលរលត់ហើយវាអត់មានមកកើតវិញទេយើងពិសោធន៍មើលណា ដោយរបស់មួយអញ្ចឹងដំបូងយើងស្រឡាញ់យើងអឺថ្នាក់ថ្នមវាប៉ះអីបន្តិចមិនបានយូរយូរយូរលំងលំមកលំងលំមកខឹងជាងកាខឹងបោកវាទៀតចាចិត្តស្រឡាញ់កាមុនអីគេលោភៈដល់វាកាំងវាអីខឹងបោកហ្នឹងស្អីអាហ្នឹងតោសៈតែអាលោភៈហ្នឹងវាคล้ายមកតោសៈហ្នឹងថាអត់ទេអាលោភៈវាលត់បាត់ហើយតោសៈវាកើតមកចំនួនទៀត ចឹងសំបីតាជាតិនឹងហ្នឹងអាចិត្តអលត់ហើយនឹងវាមកកើតទៀតអត់កើតផងហ្នឹងហើយធ្វើម៉េចតើអាជាតិក្រោយហ្នឹងចិត្តនឹងទៅកើតទៀតកើតកើតវាអត់កើតទេស្អីក៏ដោយឥឡូវដូចដូចប្រេងប្រេង ដែលវាឆេះតាមម៉ាស៊ីនណាភឹងភឹងភឹងភឹងភឹងភឹងអាមកជុលប្រេងវាបាញ់ជីកជីកជីកជីកជីកភឹងភឹងភឹងសួរថាប្រេងដែលភ្លើងឆេះហើយវាមកឆេះទៀតកើតអត់ថាអត់ទេថាអត់ទេ គ្មានប្រេងណា ដែលភ្លើងឆេះហើយវាត្រឡប់មកជាប្រេងឲ្យភ្លើងឆេះម្ដងទៀតនោះទេភ្លើងដែលឆេះក្នុងម៉ាស៊ីននឹង ដែលវាអលត់ហើយវាមិនអាចត្រឡប់មកឆេះទៀតទេអ្វីបិទថាម៉ាស៊ីននឹងអត់អលត់តែវាឆេះភ្លើង ថ្មីរហូតប្រេងថ្មីរហូតរហូតរហូតរហូតថ្មីរហូតអត់មានអាប្រេងចាស់នឹងคลายមកជាភ្លើងហ្មងទៀតទេឃើញវាទៅជាផ្សែងឯងផឹងផឹងផឹងផឹងទៅផ្សែងអស់ អាប្រេងក្នុងធុងហ្នឹងវាបាញ់តាមអាមជុលប្រេងវាភិចភិចភិចភិចភិចភិចភិចភិចភឹងភឹងភឹងភឹងភឹងភឹងភឹងភឹងភឹងភឹងវាមានមកមកឆេះទៀតណាប៉ុន្តែយើងអាចនិយាយថាម៉ាស៊ីនហ្នឹងឆេះ1ម៉ោង2ម៉ោងអីចឹងវាមានឆេះ1ម៉ោងឆេះតែមួយភឹងតាហើយវាលត់បាត់ហើយបើតរឃើញថាអាប្រេងដែលបាញ់មួយជ្រិចទៅឆេះអស់ហ្នឹងហើយវាคล้ายជាប្រេងឆេះទៀតអាហ្នឹងចាំតរវិញ្ញាណហ្នឹងវាទៅកើតហ្មងទៀតឃើញណាដូចភ្លើងចេះ យើងដុតទៀនអញ្ចឹងតែភ្លើងឆេះទៀនហ្នឹងអាលុតហើយវាមកឆេះវិញទេថាអត់ទេវាអាលុតបានហើយយើងដុតទៀតភ្លើងថ្មីអញ្ចឹងយើងកេះដល់កេះឆាច់ឆាច់ឆាច់ឆាច់យើងច្បាច់អញ្ចឹងទៅវាឆេះឆេះឆេះឆេះប្រឡែងទៅវាប្រលត់កេះទៀតឆេះទៀតសួរអាភ្លើងចាស់ហ្នឹងមកឆេះទៀតទេថាអត់ទេភ្លើងថ្មីគ្រប់យ៉ាងកើតព្រោះបច្ច័យថ្មី វាប៉ះគ្នាឆេះទៀតវាអត់មានអាចាស់ទៅទេឥឡូវអាត្មាទេសដៃ1 2 3 តើអាបាច់ទី1វាមកខ្លាយជាបាច់ទី2អាបាច់ទី2មកខ្លាយជាបាច់ទី3 no no no អានេះទៅបាត់អានេះមកថ្មីថ្មីថ្មីថ្មីស៊ីអាមុនអត់មានមកទេថ្មីរហូតប៉ះទៀតលឺទៀតប៉ះទៀតលឺទៀតតែមិនមែនអានោះមកលឺទៀតទេ គឺអាថ្មីមកវិញ្ញាណដូចគ្នាចឹងដែរបដិសន្ធិជាតិថ្មី គឺ ថ្មីចាស់ គ្រាន់តែវា មាន អាមុនជាបច្ច័យតែប៉ុណ្្នឹងឯងដូចម៉ាស៊ីនដែលយើង ថាវាឆេះមួយម៉ោង បាញ់ប្រេងមកឈិចឆេះផឹងផឹងផឹងផឹងដែលវានៅតែទួងឆេះរហូតភ្លើងឆេះរហូតហ្នឹងព្រោះបាត់ទៅវាឆេះតែមួយផាច់មួយផាច់ថ្មីរហូតចឹងមែនក៏ប៉ុន្តែមានអាមុនហ្នឹងជាកម្លាំងអារលត់ទៅហ្នឹងជាកម្លាំងពីព្រោះវាមកវិលចេះអាដែកហ្នឹងវានៅវិលចេះអាភ្លើងហ្នឹងវារុញឲ្យឲ្យវាវិលចឹងមែនវារលត់ទៅមែនក៏ប៉ុន្តែនៅកម្លាំងកម្លាំងរបស់វា រុញអាកង់យោងរបស់វាហ្នឹងឲ្យនៅវិលឃើញវាមានអាកង់យោងវាហ្នឹងហើយប៉ុន្តែភ្លើងថ្មីថ្មីជានិចដូចខ្មែរនិយាយខ្មែរនិយាយ1ម៉ោងហ្នឹងមែនទេ1ម៉ោងជាងហ្នឹងសូត្រខ្មែរយកពាក្យមុនយកមកនិយាយឬសំឡេងខ្មែរមុនហ្នឹងខ្លាយជាសំឡេងឥឡូវហ្នឹងឬថាអត់ទេសំឡេង1ម៉ោងមុន1 2 3អញ្ចឹងឮថា1បាត់2បាត់ 3បាទនិយាយមកទៀត1តើ1នឹងជាមួយមុនមែនខុសគ្នារហូតនឹងអត់មានស្អីទៅជាស្អីមួយទៀតទេ តែ ស្អីជាបច្ច័យឲ្យមួយទៀតកើតមានឃើញទេដៃមិនមែនជាសម្លេងសម្លេងមិនមែនដៃតែដៃប៉ះគ្នាអាចកើតសម្លេងឃើញទេធួកើតពីបច្ច័យចឹងអឺ បន្តទៀតនេះថាតើការអុជធូបសែនព្រេនពិតជាបានទៅដល់ជាដូនជាដាលទេដូចមិនធ្លាប់ស្ដាប់អាទេដឹងណោះធូបវិឆេះតនាវាអស់តនឹងទៅដល់ឯណាតដុតវាអស់ហើយតដុតវាឆេះខ្ទេចហើយវាមានទៅដល់អីសាកសីផោះតាងជាស្ដែងនៅក្នុងឯងមានទៅដល់ស្អីវាដុតតនាឆេះតនឹងអស់ហ្នឹងច្បាស់ប៉ុណ្ណឹងហើយវាមានហោះទៅតាមណាវា តើហេតុអ្វីបានជាគេនាំគ្នាធ្វើការចេញខែធ្វើការចេញខែ កូនដែលបានមួយខែដើម្បីអ្វីអត់យល់ចឹងតើហេតុអ្វីបានជាគេនាំគ្នាធ្វើការចេញខែអត់យល់កូនដែលបានមួយខែដើម្បីអ្វី ពីព្រោះខ្ញុំកណាតាំងពីខ្ញុំកណាបានស្ដាប់ពធដូចគុណមកខ្ញុំកណាជឿតែរឿងពិតជាក់ស្ដែងតែប៉ុណ្ណោះអឺខាងលើនឹងដឹងឈ្មោះអីដាច់បាត់ស្អីរបស់ពុទ្ធសាសនាមានអ្វីខ្លះហ្នឹងដាច់អានឹងខ្លែក្រោមមីសេសណៃ ធ្វើយ៉ាងណាទើបដឹងថាខ្លួនប្រតិបត្តិប្រតិកម្មធัวព្រោះកណាស្ដាប់លោកចាស់គ្រូបានជាងមួយឆ្នាំហើយឥឡូវកណាឈប់ផឹកឈប់ចង់ដើរលេងសប្បាយស្ដាប់ចម្រៀងលែងចូលទៅកណាកំពុងប្រតិកម្មធัวឬអឺនេះគ្រាន់តែជាជំហានដំបូង ដែលយើងមកពីរសធัวហើយឈប់ផឹកឈប់ចង់ដើរលេងអីចឹងណាប៉ុន្តែចំណុចត្រង់ថាយល់វាមិនតាន់ត្រូវមែនទេហ្នឹងគឺ យើងមិនដឹង ថាខ្លួនឯងហ្នឹងប្រតិកម្មធัวអត់ហ្នឹងហើយអាត្រង់តែមិនដឹងកន្លែងហ្នឹងអឺបញ្ជាក់ថាយើងមិនតន់បានស្គាល់ដំណើរចិត្តហ្នឹងច្បាស់លាស់ទេចឹងណាវាគ្រាន់តែចូលនៅក្នុងដំណាក់ខាងដើមតែបើសិនជាយើង ដឹងដំណើររបស់ចិត្តមែនទែនស្អីទៅជាកុសលស្អីទៅជាអកុសលច្បាស់លាស់ហើយ សំណួរដែលថាតើខ្ញុំធ្វើអញ្ចឹងត្រូវទេហ្នឹងឡើយមានហើយអញ្ចឹងត្រូវតែព្យាយាមយល់បន្ថែមទៀតទៅលើស្អីជាកុសលស្អីជាអកុសលហ្នឹងហើយចូលទៅក្នុង YouTube រៀនបដាបដាទៅនឹងយល់ដែរ YouTube របស់ថ្មដាក់ឈ្មោះថាសានសុជា Official សុគន្ធាឆេងកណ្ណាមានសំណួរមួយចង់ឲ្យលោកចាស់គ្រូជួយបកស្រាយថាតើការបននឹងយើងមានបន តើការបន់នឹងយើងមានបងខុសគ្នាយ៉ាងណាតើការបន់ការធ្វើបន់មែនដោយកណែមិនសូវបានទៅវត្តធ្វើបន់ទេប៉ុន្តែកណែមានចិត្តធ្វើបន់ជាមួយខ្សត់ខ្សោយអ្នកខ្សត់ខ្សោយនិង បងប្អូនញាតិមិត្តដែលលំបាកតើកណាធ្វើបន់បែបហ្នឹងត្រឹមត្រូវឬទេហ្នឹងហើយអាចថាមិនសូវបានស្ដាប់ទេមើលទៅបន់មិនមែននៅនឹងវត្តបន់មិនមែននៅនឹងអ្នកក្រ ប៉ុនមិនមែននៅនឹងអ្នកអត់ប៉ុនមិនមែននៅឯណាប៉ុននៅ ក្នុង ចិត្តរបស់យើងអញ្ចឹងណាហើយបើសិនជាយើងគិតថាទាល់តែធ្វើជាមួយ អ្នកក្របានឈ្មោះថាធ្វើបន់ក៏នៅតែមិនតាន់ត្រូវអឺបើយើងគិតថាជួយគេបានបន់ក៏នៅតែមិនតាន់ត្រូវអានឹងវាជាផ្នែកមួយនៃបន់ណាដែលបន់សរុបមកគឺចិត្តស្អាត ដែលមិនមានកិលេសញោមញីហៅថាបុណ្យដែលយើងអាចហៅឈ្មោះថាកុសលខណៈណា ដែលសទ្ធាសតិហេរិអតបៈវាកើតឡើងក្នុងចិត្តខណៈហ្នឹងឲ្យបុណ្យខណៈណាមិនមានធោសទ្ធាសតិហេរិអតបៈកើតឡើងខណៈហ្នឹងបាបវាមានតែលោភៈទោសៈមោហៈកើតឡើងអាហ្នឹងវាបាបនឹងវាព្រោះបុណ្យវាមានរបៀបនៃការធ្វើហ្នឹងតទៅ10មានទៀនពាក់ព័ន្ធនឹងការឲ្យហ្នឹងឲ្យណាឲ្យទៅស្អាតយើងចង់ ឲ្យលោកក៏ឲ្យទៅឲ្យអ្នកក្រក៏ឲ្យទៅឲ្យអ្នកអត់ឃ្លានក៏ឲ្យទៅឲ្យនរណាជាទីស្រឡាញ់ក៏ឲ្យទៅអត់មានមកកំងស្អីទេអាហ្នឹងទី1ការឲ្យនឹងឯងទៀនទី2សិលការប្រព្រឹត្តល្អដោយហាម5អំពើរបស់យើងនឹងមិនឲ្យទៅបៀតបៀនអ្នកដទៃឃើញទេដោយការមិនសម្លាប់ដោយការមិនលួចគ្រាន់តែយើងមិនសម្លាប់មួយ សួរថាតើយើងអនុគ្រោះជីវិតប្រមាណ តែបើសិនអចេតនាសម្រាប់កើតនៅក្នុងយើងមួយតើយើងនាំដល់រធានដល់ជីវិតគេប្រមាណឃើញទេមិនលួចឃើញរបស់គេគួរនឹងបន្លំបានគឺយើងអត់លួចសុទ្ធតែទៅយើងប្រឆាំងជាមួយបាប ក្នុងចិត្តប៉ុណ្ណាបើអាចិត្តលោភចង់បានវាមានក៏ប៉ុន្តែមានអាចិត្តមួយទៀតហិរិនោះអាការខ្មាស់អៀនចំពោះបាបនោះកើតឡើងអាខណៈហ្នឹងឲ្យបន់គួយស្ងៀមហ្នឹងគួយឧទាហរណ៍គួយរៀនអស់គ្នាឃើញលុយគេលៀនប៉ំប៉ំប៉ំប៉ំចិត្តចង់លួចកត់ឡើងមក ដល់ចុងលុយកើតឡើងស្រាប់តាចិត្តករុណាមេត្តានឹងថាទ្របរបស់គេគេខំរួមមកបើអញទៅលួចរបស់គេគេស្ដាយដូចអញបាត់ទៅអញអញស្ដាយដូចតែគ្នាចឹងដែរដូច្នេះមិនត្រូវបណ្ដោយឲ្យអាចិត្តល្មមហ្នឹងវាកើតឡើងទេខណៈហ្នឹងអង្គុយស្ងៀមបនកើតឡើងហើយឃើញទេទៅធ្វើអីអាបនខ្លាំបាច់ធ្វើក៏វាកើតដែរណាមានចាំបាច់ធ្វើអីយើងជាថាធ្វើបនថាបនខ្លាំបាច់ធ្វើក៏វាកើតដែរឲ្យតែគិតល្អ អង្គុយអង្គុយឃើញកូនកំមុំគេស្អាតតែឯងមាន ប្រពន្ធហើយព្រោះតាមមកចិត្តខលហ្នឹងអញតែដាច់ឆ្ងាយទៅអញចាប់មលោកអាហ្នឹងចិត្តខលកើតឡើងតែអាចិត្តសន្តោសអាចិត្តអាណិតគេហ្នឹងកើតឡើង ណាមួយយើងមានប្រពន្ធហើយ ណាមួយកូនគេគេត្រូវរស់នៅគេត្រូវមានប្តីគេត្រូវមានសុភមង្គលបើឯងទៅបំផ្លាញព្រោះតែបំពេញកម្លាំងកិលេសខ្លួនឯងនេះ អញនឹងវាមិនសមគួរសោះជាមនុស្សឃើញទេគួយស្ងៀមប៉ុន្តែគិតត្រូវបនកើតឃើញអត់ឃើញបនវាងាយទេវាគ្មានពីណាអ្នកធ្វើបនទេបនគឺការគិតត្រូវនឹងតែម្ដងប៉ុណ្ណឹងជាដើមសរុបមកគឺការគិតត្រូវ គិតមិនបៀតបៀនខ្លួនឯងនិងមិនបៀតបៀនអ្នកដទៃរួចទៅវាចេញជាសកម្មភាពក៏វាមិនបៀតបៀនអ្នកដទៃមិនបៀតបៀនខ្លួនខ្លួនឯងហើយវានាំមកនៅប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃហ្នឹងបន ស្រីសសួរថាហេតុអីក៏ណាជួបរឿងដែលត្រូវដោះស្រាយច្រើនម៉េះច្រើនជាងអាត្មាអត់មើលអាត្មា2ម៉ោងបញ្ហារហូតឃើញទេដោះស្រាយគេរហូតហើយបញ្ហាផ្ទួនខ្លួនឯងក៏មានហ្នឹងហើយមនុស្សដែលអត់មាន បញ្ហាវាមានមនុស្សឈួត អត់ដឹងអីមកអាហ្នឹងវាអស់បញ្ហាហើយនឹងមនុស្សដែលអស់កិលេសមានតែពីរហ្នឹងឯងទី1មនុស្សអស់កិលេសមនុស្សលែងបាក់ចិត្តហើយហើយមួយទៀតមនុស្សឈួតលែងដឹងអីក៏មិនបាច់ដោះស្រាយបញ្ហាអីទេប៉ុន្តែបើថាមិនចង់ឈួតគេត្រូវតែជួបបញ្ហាហ្នឹងត្រូវតែជួបត្រូវតែមាន បញ្ហាទាំងអស់ទាំងគ្នាហ្នឹង អ្នកមានមានបញ្ហាតាមអ្នកមានទៅអ្នកធំមានបញ្ហាតាមអ្នកធំទៅអ្នកមានសង្សារមានបញ្ហាតាមអ្នកមានសង្សារទៅអាត្មានេះអត់ប្រពន្ធមានបញ្ហាតាមបែបអត់ប្រពន្ធអញ្ចឹងទៅឃើញទេវាមានថ្ងៃមុនលឺអ្នកណានឹងបន្ទោសអាត្មាឃើញតែផ្សាយមិនឃើញជួយការពារពុទ្ធសាសនាសោះឃើញលោកប្រព្រឹត្តប្រទេសប្រដាសណានៃមិនព្រមដាក់វិន័យដាក់អីណាឃើញទេ ខ្វះអីបញ្ហាដែលគេឲ្យអាត្មាហ្នឹងព្រោះសួរថាយើងនៅក្នុងគំនាបបញ្ហាឬអត់អានឹងជារឿងរបស់យើងរឿងគេឲ្យបញ្ហាមិនខ្វះទេអាត្មាគេឲ្យបញ្ហាច្រើនណាស់ប៉ុន្តែអាត្មាវានៅក្នុងគំនាបបញ្ហាដែលគេឲ្យឬអត់រឿងរបស់អាត្មាយ៉ាងណាមិញដូចគ្នាចឹងដែរអ្នកទាំងអស់គ្នា ត្រូវដឹងថា បញ្ហាដែលច្រើនបំផុតហ្នឹងចិត្តយើងទេជាអ្នកបង្កើតឡើង ចិត្តយើងទេដែលវាមិនព្រមអញ្ចឹងវាបកកជាបញ្ហាមួយ ទៅបញ្ហាមួយដោយមហារីចឹងវា multiply ហ្នឹងហើយរឿងធម្មតាក៏វាអាចទៅជាបញ្ហាធំដែរយើងគិតមកបើយើងអត់មានអីសោះហឹមបើសិនយើងអត់មានជើងអត់មានដៃគេឲ្យលក្ខខណ្ឌ100ក៏យើងធ្វើដែរឲ្យតែធ្វើគ្រប់ហើយយើងដោះជើងដោះដៃទីហោថា គឺឲ្យបញ្ហាពិបាកពិបាកដើម្បីដោះស្រាយឲ្យបាន100ហើយដោះជើងដោះដៃហ្នឹងមកវិញយើងប្រកាសជាធ្វើប៉ិនដល់ពេលយើងមានដៃជើងស្រាប់យើងមិននៅក្នុងលក្ខខណ្ឌហ្នឹងជួបតែ10យើងរាបណ្ដោយឃើញវានៅតែរឿងយើងគិតដដែលទេណាចាំពាក្យចុងក្រោយរបស់អាថាអ្នកដែលមិនមានបញ្ហាណាដែលធ្វើឲ្យគាត់ពិបាកដេកមលក់មានតែពីរទី1ឈ្គក់អត់ដឹងអីទី2ព្រះរហន្ត តែបើនៅពុទ្ធជនធម្មតាទេ ត្រូវតែមានបញ្ហា អ្នកទេសនានេះក៏មានបញ្ហាអ្នកសូត្រធម៌រំដោះគ្រោះគេក៏មានគ្រោះ អ្នកចងបោះចងយន្តកថា គេក៏មានគ្រោះថ្នាក់ព្រោះជីវិតធម្មតា រស់នៅ ក្នុងហេតុធម្មតារីរឿងដែលត្រូវរៀនរឿងដែលត្រូវយល់គឺយល់ឃើញឲ្យច្បាស់ អំពី ភាពធម្មតានៃជីវិតទៅចិត្តមានលំនឹង។ អឺទុយហនសួរថាឲ្យអាត្មានឹងផ្ដល់កੁੰលឹះថាក្នុងសម័យនេះគួបួសឬមិនគួបួសទេ សម័យណាក៏គួហើយសម័យណាក៏អាចមិនគួដែរបើបួសត្រូវបួសចេះចោះ បើបួសមិនត្រូវកុំបួសសម័យណាក៏ដូច សម័យណាដែរ បើបួសអត់រៀនធម៌វិន័យនិងបរិយត្តិធម៌ឲ្យចេះទេកុំបួសនឹងមិនគួរទេបើបួសឲ្យអត់យល់អត់យល់ធម៌វិន័យខ្លួនឯងកុំបួសអានេះដូចតាហានមិនរៀនច្បាប់តាហានកុំធ្វើតាហានអញ្ចឹងដូចយើងសួរថាគួរធ្វើតាហានអត់ទេតាហានខ្លះគួរធ្វើបើឆ្លាញ់ជាតិហាត់ឲ្យខ្លាំងទៅអានឹងគួរឲ្យសម័យណាក៏ដូច សម័យណាដែរ តែបើធ្វើជាទាហានក្រណយោឈ្មោះមករស់ស៊ីអីផ្សេងទេកុំធ្វើវាចង្រៃជាតិបួសដូចគ្នាយ៉ាងដែរបើបួសឲ្យអត់រៀនទេធោវិន័យខ្លួនឯងច្បាប់ទលាប់ខ្លួនឯងខ្វះអីអរិញាតញោមសួរអាត្មាមិនសូវចេះទេញោមអាត្មាមិនសូវចេះទេអុយណាអ្នកចេះបើលោអត់ចេះទៅហើយហ្នឹង no excuse អ្នកបួសគឺនៅគៀកនឹងពុទ្ធពធប្រសងជាងញាតញោមអ្នកនៅគិតបត្រៃបិដកជាងញាតញោមអ្នកនៅគិតអភិធម្មជាងញាតញោមប៉ុន្តែថ្ងៃអ្នករៀនអភិធម្មញាតញោមច្រើន យើងធ្វើអីយើងនឹងយើងថារវល់រវល់ជាងញាតញោមហីមិនរវល់ជាងពួកគាត់ទេពួកគាត់រវល់ណាស់រវល់10 20ដងលើសយើងជាលោកហើយយើងគ្រាន់តែរៀនហ្នឹង ត្រេះត្រោះត្រេះត្រោះដល់ម៉ោងសឹងទៀតលើហើយកាន់តែពេលរៀនធម៌រៀនវិន័យអភិធម្មជាទីពឹងពាក់របស់ញាតិញោមដែលគាត់មកសួរម្ដងមកកាលមិនបាននឹងនៅបួសធ្វើអីចឹងមិនញាតិញោមឃើញលោកសឹកអូយនឹងសឹកទៅអីស្ដាយអាត្មាគ្មានឃើញស្ដាយស្អីទេសឹកហើយហើយទៅមើលណាបួសមែនទែនចាំបួសបួសលេងលេងកុំបួសអឺបាយស្រីលក្ខ កណាចង់រៀនព្រះអភិធម្មដែរតែមិនដឹងចាប់ផ្ដើមពីណាសូមចាក់គ្រូជួយបង្ហាញផ្លូវអឺចូល ទៅក្នុង YouTube របស់អាត្មាដាក់ចុច search អឺសានសុជា official ហើយចុចនៅលើ playlist ដាក់ថាអភិធម្មថ្មីនឹងរៀនមកអាត្មាកំពុងធ្វើបន្តបន្តទៅទៀតបាន39វគ្គឥឡូវហ្នឹងកំពុងធ្វើតតទៀតដែរមិនតាន់បានបញ្ចូលហើយនឹងអឺ មេរៀនចិត្តសឹកអាចរៀនទន្ទឹមគ្នាបានបើមានពេលច្រើនតិចរៀនទន្ទឹមគ្នាបានពីព្រោះអឺចិត្តនិងចិត្តសឹកវាត្រូវពាក់ព័ន្ធគ្នាហើយដូចនិយាយចឹងថាមិនមែនរៀនគាត់ណាឯងពុទ្ធសាសនាហើយឯងអ្នកកាន់ពុទ្ធសាសនាមិនចេះអាហ្នឹងការទេរៀនឲ្យវាសមថាកុំកុំចឹងថាវាជាជីវិតរបស់យើងនឹងហ្មងរៀនចេះ គឺមានប្រៀប ក្នុងជីវិតរបស់យើងរៀនចេះគឺមានប្រៀបហ្មងអភិធម្មឥឡូវញាតិញោមមើលមកអាត្មាមើលចំណេះដឹងទូទៅអាត្មារៀនបានតិចណាស់អាត្មារៀនបានត្រឹមឌីប្លូមទេឌីប្លូមសាលាពុទ្ធិកៈរួចពីនឹងប្រឡងជាប់គ្រូទៅអាត្មាអាចដែរបាន ចូលបរិញ្ញាបត្របរិញ្ញាប័ំងអីទេចំណេះប៉ុណ្នេះមិនសមគួរជាអ្នកចែកចំណេះដល់គេទេ អត់ហ្មង ប៉ុន្តែហេតុអីបានអាត្មាក្លាហានក្នុងការដោះស្រាយបញ្ហាឲ្យមនុស្សបានច្រើន មានមនុស្សជាច្រើន បានស្បើយពីទុកព្រោះការនិយាយរបស់អាត្មាមិនមែនចំណេះខាងក្រៅទេ គឺចំណេះជីវិតពិតពិតដែលកើតចេញ ពីធម៌នេះឯងមិនមែនចំណេះសូត្រទេ គឺចំណេះយល់ចំណេះដឹងចំណេះពិសោធន៍បាន ដែលមាននៅក្នុងពុទ្ធសាសនានេះឯង ដូច្នេះការសិក្សាបរមត្ថឬក៏ការសិក្សា អភិធម្មនេះគុំគុំសិក្សាគណៈគណៈឲ្យសមថាឯង Buddhism សិក្សាដើម្បីឲ្យពុទ្ធសាសនារីកចម្រើន No ពុទ្ធសាសនាអត់ត្រូវការទេអត់ត្រូវការក្តីអាណិត ពីអ្នកទាំងឡាយឡើយអញ្ចឹងបានអាត្មានិយាយថាអ្នកណាហើយដែលនិយាយថាខ្ញុំខំធ្វើឲ្យពុទ្ធសាសនារីកចម្រើនអាត្មាថាចិនអីម៉េះពាក្យនេះមិនសមគួរបើនិយាយទៅយើងកិលេសញុក យើងកោតទុករាល់ថ្ងៃរឿងអីតែយើងទៅជួយដោះស្រាយរឿងពុទ្ធសាសនាបានដោះស្រាយតែខ្លួនឯងឲ្យរួចមើលពុទ្ធសាសនាគឺជាកន្លឹះសម្រាប់ចោតនឹងដោះស្រាយបញ្ហានឹងឯងតែយើងមិនតន់យកមកដោះស្រាយខ្លួនឯងបានផងយកយើងខ្លួនឯងកលេសញុកទៅដោះស្រាយលង្វល់នៅក្នុងពុទ្ធសាសនាហ្នឹងឆ្លោះគ្នាពេលហ្នឹងឯងកើតបកកើតពួកឆ្លោះគ្នាដណ្ដើមវត្តគ្នាឆ្លោះគ្នាហើយម្នាក់ម្នាក់អួតថាស្រឡាញ់ពុទ្ធសាសនា ដឹងស្រឡាញ់ស្អីទេគ្មាន ដោះស្រាយតែខ្លួនឯងមិនចេញមកហ្នឹងដូច្នេះវាទល់តែប៉ុន្តែបើមិនតាន់យល់វាពិបាកបញ្យល់ថាវាមានតម្លៃមិនខ្មិចអញ្ចឹងបានថ្មនិយាយលេងលេងមួយប្អូនវណ្ណៈអីដែលគាត់យល់ដែរហ្នឹងមកថាបើគេឲ្យថ្ម3លានដុល្លារអាមេរិកឬក៏10លានចុះហើយឲ្យថ្មហ្នឹង ទៅនៅ ក្នុង វិឡាមួយដែលមាន ឡានមាន វិឡាមាន ស្អីហើយឲ្យថ្មផ្លិច នៅបរមត្តធម៌នេះដែលយល់ពីជីវិតនេះអត់លក់ទេអត់លក់ទេពីព្រោះគ្មានកន្លែងលក់ឡើយ ហើយអាត្មាមិនដឹងថាអគុណខ្លួនឯងមិនដែលដើរផ្លូវត្រូវចំចំណុចហ្នឹងដែលនៅក្នុងសាលាដ៏ច្រើនគ្មានសាលាបរៀនទេទៅរសាលារដ្ឋក៏អត់មានបរៀនដែរទៅរសាលាឯកជនក៏រៀនចេះដែរក៏គ្មានដែរទៅរបញ្ញាបត្រឬក៏សាលា PhD នៅអូស្ត្រាលីអាមេរិកក៏គ្មានដែរគឺមានតែក្នុង Buddhism នេះ ហើយដែលនៅក្នុង Buddhism នេះក៏មិនងាយមានសាលាណារៀនឲ្យវាចូលដល់ចំណុចហ្នឹងដែរយ៉ាងបានស្មានថាឲ្យ10លាន20លានហើយឲ្យស្មាភ្លេចអាហ្នឹងវិញណាភ្លេចមេរៀនជីវិតហ្នឹងភ្លេចការគិតត្រូវហ្នឹងមិនអាចលក់បានទេហើយជាភពជាលៀបសំណាងហើយមិនមែនបានន័យថាចេះទៅអាត្មាអូបយ៉ាងជីវិតអាត្មាបែបអស្ចារ្យបែបคล้ายជាអីឧត្តមคล้ายជា អូអ្នកមានអត់ទេមិនមិនដូចអ្នកគិតឃើញអញ្ចឹងទេជីវិតអ្នកយល់នៅ ជីវិតបែបនេះទៅវិញធ្វើកម្មកគេក៏វារស់សេចក្តីសុខឃើញដែរជិះកង់កាចាស់មួយក៏វារស់សេចក្តីសុខឃើញដែរនេះជាសេចក្តីសុខដែលគេពិបាកដាក់លក់ជាសេចក្តីសុខដែលគ្មានការប្រកួតប្រជែងតែសេចក្តីសុខខាងក្រៅគេរស់ប្រកួតគ្នាអាប្រកួតគ្នានឹងហើយដែលមនុស្សប្រកបបច្ចៈគ្នាហើយរស់សេចក្តីសុខអត់ឃើញទេ ការឈូករត់ការឈូករត់នេះសួរថានៅផ្ទះទឹះទឹះលិចអត់ល្អមែនអត់ចាស់សុំថ្លែនៅផ្ទះទឹះលិចទឹះលិចនៅផ្ទះទឹះលិចនេះអត់យល់ចឹងផ្ទះទឹះលិចផ្ទះហ្នឹងបែរមុខទៅលិចឯង ប្រហែលអញ្ចឹងឯតាមមើលពូសរសេរមកថានៅផ្ទះទិសលិចអត់ល្អមែនអត់បើសិនជាអញ្ចេះវាអាចអត់ល្អដែរឧទាហរណ៍ថាទេហនចេះមាត់ទ្វានេះផ្លូវ ចឹងផ្លូវនេះវានៅពីមុខផ្ទះអានេះនេះទិសខាងខាងកើតចុះពីមុខបើផ្ទះវាបែរមុខមកចំផ្លូវហើយផ្ទះនៅពីខាងលិចផ្លូវហើយបែរមករកផ្លូវល្អក៏ប៉ុន្តែ នៅលើជួរជាមួយគ្នាណា ជួជាមួយគ្នាហ្នឹងយើង បែរមុខទៅលិចវិញឯផ្លូវនៅពីអង្កើតល្អអត់ឆ្លើយមើលមិនបាច់ឆ្លើយបែរគូដាក់ផ្លូវឲ្យតែរឿងពាក់ព័ន្ធនឹងរបស់ខាងក្រៅបើគេសួរអាត្មាថា តើផ្ទះ បែរមុខទៅណាដែលល្អចម្លើយអាត្មាឆ្លើយថា បែរមុខទៅរកផ្លូវល្អហើយកុំឲ្យតែអត់ផ្លូវចូលអញ្ចឹងណាជាងការយើងចំណាំ ថាផ្ទះត្រូវបែរមុខទៅកើតអញ្ចឹងហើយចូលលោផ្ទះនៅកើតផ្លូវបែរមុខទៅកើតមិនណារោងមន់អាចជ្រូកនៅក្រោយផ្ទះស្អុយពេញក្រោយផ្ទះលក់ដូរមានណាចូលហ្នឹងហើយមិនថាអីទេមកពីមិនយល់ ពីសភាវៈធម៌នឹងឯងដែលពុទ្ធបរិញ្ញាយើងអត់រៀនយើងរៀនតែស្អីដែលមិនគួររៀនថ្មចេះឆ្ងល់ដែរហ្នឹងសើរឿងមិនគួររៀនទាំងអស់អាលើគេថាហ្នឹងអាលើគេថាហ្នឹងសើអត់គួររៀនទាំងអស់អាចេះតគ្នាមិនដឹងប្រភពហ្នឹងក៏មិនគួររៀនអាគេថាខ្មោចចង្រៃចេះចេះសិតតែរឿងមិនគួររៀនប៉ុន្តែយើងចេះគ្រប់តែគ្នាអាស្អីដែលគួររៀនតែបន្តិចអត់រៀនយើងហ្នឹងទាំងអស់តែគ្នាហ្នឹងអត់រៀនទេ ហើយបើនរណាបានរៀនធួបន្តិចបង្អាប់គ្នាអូយាយជីតាជីទៅចឹងវិញទៅណាអឺរ៉ាឌីរិទ្ធាកណាសុំសួរធ្វើបន់យ៉ាងណាទៅកើតមកគ្រប់គ្រប់ជាតិមានចិត្តល្អរហូតថ្មអត់ដឹងដែរបើសិនជាដឹងថ្មធ្វើមិនអោយមានអាក្រក់ទេ ចម្លើយមកអត់ដឹងហ្មងកន្លែងហ្នឹងឲ្យល្អរហូត ចិត្តយើងវាដូចតែសុខភាពផ្លូវកាយយើងដែរយើងសួរថាតើធ្វើយ៉ាងម៉េចឲ្យសុខភាពល្អរហូតយើងហាត់ប្រានយើងតอมចិត្តនេះទៅប៉ុន្តែត្រូវឈឺធ្វើម៉េចចិត្តដូចគ្នាចឹងដែរអនត្តាបើវានៅ ក្នុងអំណាចរបស់យើងមិនហៅថាអនត្តាទេចឹងណាចម្លើយរបស់លោកគ្រូជួយខ្ញុំកណាខ្លាំងណាស់ខ្ញុំកណាកំពុងសិក្សាពីធម្មមានសំណួរច្រើន តែមិនដឹងសួរអ្នកណា ក៏សាធុមិនអីឲ្យតែមានពេលស្មាឆ្លើយបាន នឹងឲ្យសម័យហ្នឹងដូចស្មាថាយើងរៀនអភិធម្មវាមិនមែនថាអត់ផ្លូវណាការស្មារៀនបានពិបាកពិបាក មានអ្នកចេះអ្នក ដឹងមុំតាស្កាត់ជួបម្ដងម្ដងពិបាកណា ហើយតាំងពីថ្មយល់ដឹងរឿងអភិធម្មនឹងមកតែងតែបើកខ្លួនឯងឲ្យអ្នករៀននឹងសួរកាលថ្មចាប់ដើមរៀនវាអត់មាននៅចិត្តអ្នកចេះអត់នៅចិត្តអ្នកចេះអ្នកចេះមានដែរនៅឆ្ងាយហើយវាមិនទលំទលាយអីជួបដងដងពិបាកចង្អប់ឥឡូវនេះថ្មទុកខ្លួនឯងនៅចិត្តអ្នកទាំងអស់គ្នាដែលចង់រៀននឹងមានបាក់អីឲ្យតែចង់រៀន Mm-hmm. អឺចន្ទរិហៈថ្ងៃមុន មានករណីសត្វក្រពើ ចាប់ក្មេងអាយុ2ឆ្នាំហែកស៊ីហើយចាស់ចាស់នៅតែមានជំនឿថាកុំធ្វើបន់ធំពេកក្មេងខ្លាចអត់បានចាប់ជាតិហ្នឹងហើយអញ្ចឹងបានថាអាស្អីគួចេះហ្នឹងមិនចេះទេ ទៅចេះតែរឿងមិនគួចេះហ្នឹងឯងអើតែជំនឿហ្នឹងវាអត់មានហេតុផលអីទេជឿអញ្ចឹងអញ្ចឹងហ៎ បុណ្យវាមិនចេះអាក្រក់ទេឲ្យតែជាបុណ្យពិតកុំឲ្យតែពិធីហ្នឹងវាខុសហើយពាក្យអញ្ចឹងអញ្ចឹងគាត់ចេះតគ្នាមកតគ្នាមកនិយាយពីចាំលុបមិនជ្រះហ្មងតែតគាត់នឹងធាត់ជាប់មកអត់អត់ជ្រះមិនជ្រះហ្មង ពុទ្ធិគិតអឺសំណួរតកតងនឹងចិត្តនិងចេតសិកដោយសារតែលោភៈមូលចិត្តដែលភ្ជាប់ដោយទិដ្ឋិមានទិដ្ឋិចេតសិកតែគ្មានមេនៈហើយមេនៈចេតសិកអត់កើតជាមួយទិដ្ឋិចេតសិកតើអាចមានករណីដែលទិដ្ឋិចេតសិកនិងមេនៈកើតរួមគ្នាឬទេអឺចម្លើយឆ្លើយថាអត់ទេអត់មានទេពីនឹងវាចាវគ្នាអត់កើតមួយគ្នាទេ at the same time ហ្មងអត់ទេ បើមួយកើតហើយបច្ច័យអមួយកើតអាមួយកើតហើយបច្ច័យអមួយកើតបានតែ at the same time នឹងចិត្តទុបាតហៅថាចិត្តទុបាតមានន័យថាគណៈជាមួយគ្នានឹងតែម្ដងអត់ទេបន្តទៀតអឺมันសំខាន់លើមាត់ គេថានោះទេគឺសំខាន់លើចិត្តយើងចង់រៀនហ្នឹងឯងសាធុពន្លឺនៃចំណេះដឹងសួរថា តកតងអំពីបុណ្យអ្នកនៅភូមិខ្ញុំករណាគេធ្វើបុណ្យចង់ឈ្នះចាញ់គ្នាឧទាហរណ៍នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌគេមាន ដាក់វេនហើយបរិស័ទចូលបច្ច័យវេនទី1អាវេនទី1បានមួយលាន ចំណែកវេនទី2ឃើញប្រមូលគ្នាឲ្យលើសគេ អ្នកខ្លះមិនមានប៉ុន្តែឃើញឈ្នះគេក៏ចូលតាមគេទៅតើការធ្វើបុណ្យបែបនេះត្រូវឬមួយខុស អឺអានឹងបុនកូនក្មេងវាមិនមែនជាបុនរបស់ អ្នកចាស់ទុំណាបុនកូនក្មេងគេធ្វើចឹងបុនជោជោបុនកូនក្មេងបុនជោជោអាហ្នឹងអាត្មាមិនសរសើរទេធ្វើចឹងចឹងអត់សរសើរហ្មងជួយត្បិតទៅបានលុយច្រើន ដើម្បីកសាងវត្តអីក៏ប៉ុន្មានប៉ុន្តែអត់សរសើរហើយក៏មិនសុបាយនឹងទទួលដែរបើសិនជា អញ្ចឹងបាននៅមនីរដ្ឋហ្នឹងអាត្មាមិនដែលខ្វល់រឿងញាតិញោមណាបានប្រមាណបានប្រមាណអត់ខ្វល់វេនខ្លះហ្នឹងគាត់ខិនគ្រប់ទៅចង្ហាន់គ្រប់តែទៅក៏អស់ទៅលុយកាក់អីណាអត់អត់ឲ្យគាត់បណ្ណាំងអារឿងហ្នឹងធ្វើម៉េចកុំឲ្យវាពិបាកធ្វើយ៉ាងម៉េចតាមការជ្រះថ្លាហ្នឹងបានប៉ុនមនុស្សចាស់ទុំមានន័យថាសទ្ធាហ្នឹងវាចាស់ណាដោយការយល់ដឹង គួរធ្វើធ្វើវាមិនតឹង ពេកវាមិនពិបាកពេកធ្វើប៉ុណ្ណាបានប៉ុណ្ណាយកប៉ុណ្ណឹងរឿងប៉ុនមិនមែនធ្វើដើម្បីពិបាក ខ្លួនទៅដាប់ទៅនោះទេមែនទេសម័យពុទ្ធកាលនឹងមាន ដែរពួកអសិអសតិសទានអីហ្នឹងគេធ្វើប៉ុណ្ណឹងគ្នាអួតគ្នាហ្នឹងប៉ុន្តែពុទ្ធមានទៅបង្រៀនឲ្យមនុស្សធ្វើចឹងអីទេមនុស្សជានាំគ្នាធ្វើទៅប៉ុន្តែមេគារបស់ព្រះអង្គគឺសម្អាតចិត្តនេះទេ វាមិនមែនជាស្អីដែលមើលឃើញពីក្រៅទេមែនទេ យើងគិតថាអើកន្លែងហ្នឹងវាខ្វះនេះខ្វះនោះអាហ្នឹងបានដោយបញ្ញាដល់ធ្វើចង់ឈ្នះហ្នឹងមានស្អីមានមានះហ្នឹងហើយនឹងលោភៈវាកើតហ្នឹងអូវេនអញបានច្រើនអនៅហ្នឹងឯងវាមានរឿងកើតពីក្នុងទេកើតពីការចង់ឈ្នះចង់ចាញ់ហើយបង្កើតទម្លាប់មិនល្អហ្នឹងដល់គេលែងសរសើរលែងឈ្នះឈប់ត្មង យូរយូរខ្មាស់គេចាញ់គេ បាត់មុខរហូតអឺបន្តទៀតនេះនាងមករាតើគួរធ្វើបែបណា ដើម្បីឲ្យប្រសង់រីកចម្រើន ព្រោះសពថ្ងៃខាងប្រសង់ខ្សោយណាស់បើចង់រៀនក៏គ្មានសាលាគ្រប់គ្រាន់ធ្វើយ៉ាងណាបើផ្នែកការសិក្សាអប់រំមិនមានតែទៅសួរខាងអគារតិការសិក្សា ខាងពុទ្ធិកសិក្សាហើយនឹងធម្មការហើយនឹងសួរចំកន្លែងណាហើយមកសួរអាត្មានេះបានតែនិយាយទេក៏មិនអាចទៅចំណាត់ការអីបានដែរព្រោះយើងមិនមែនឈរចំកន្លែងដែលត្រូវចាត់ការកើតរឿងចឹងចឹងហើយម្យ៉ាងទៀត ក៏ពាក់ព័ន្ធរឿងញាតញោមនឹងដែរតែកាលណាញាតញោមកាន់តែមានការយល់ខុសច្រើន បង្កើតកម្មវិធីបន់បន់ស្រន់បែបន់នឹងកាន់តែច្រើននឹងក៏ជាផ្នែកមួយធ្វើឲ្យលោករៀនខ្សោយដែរអូលោកមានចាំបាច់រៀនចេះយកទៅបញ្យលស្អីទៅទៅសូត្រធัวប្រឡប់យាយយាយបានលុយមកកកោក ឥឡូវញញឹមគិតមើលមើលឥឡូវចាំបាច់លោកអ្នកប្រាជ្ញធ្វើអីបើដូចញាតិញោមធ្វើបន់រាល់ថ្ងៃចាំបាច់ត្រូវការអ្នកប្រាជ្ញធ្វើអីឲ្យទៅលោកមកសូត្រធัวឲ្យទៅឆាន់ឲ្យទៅចប់ហើយឃើញហើយឃើញស្រួលហើយក្នុងពុទ្ធសាសនានេះស្រួលណាស់មិនបាច់យកសញ្ញាបត្រមិនបាច់យកអដែងណែចំណេះដឹងអីយកទៅនិយាយទេគ្មានទេអាទៅក៏ប្លែងមិនក៏និយាយស្អីក៏និយាយនិយាយសើចបានអញ្ចឹងអាហ្នឹងក៏ជាចំណែកមួយថាលោកមិនបាច់រៀនអីទេលោកខ្ជិល ដឹងទៅរៀនស្អីផងនិយាយលេងលេងក៏និយាយនិយាយស្ដាប់អូបកែលើករឿងកំ pl ែងតិចនិយាយមុនទេមិនឈប់ឥឡូវឃើញទេចាំបាច់ទៅរៀនស្អីចាំបាច់ទៅរៀនឲ្យចេះស្អីរៀនសូត្រធัวតែប្រមាណមេនោះឲ្យតែចេះទៅនិយាយនិយាយមុនបនដើមឈប់ឥឡូវអញ្ចឹងវាវាជាផ្នែកមួយដែរណាបើបើនៅភូមិអីគេមាន គេដូចជានៅរៀននៅណេននៅអីងាយបានដើមបុនណា ទេសនាអីហ្នឹងទៅរៀនដបងងាយឲ្យពីណាឡើងទេសទេតឡើងប្រធារៈធំធំចេះដឹងច្រើនរៀនចប់ថ្នាក់នេះថ្នាក់នោះទៅបានគេឲ្យទេសយើងទេសតាំងបួសផ្លេតម៉េះអញ្ចឹងទៅចាំបាច់រៀនច្រើនអីឲ្យទៅពាក់ក្រហមលោកឡើងសូធัวឆានបាយគេថ្វាយអង្គមហើយអញ្ចឹងអញ្ចឹងបានស្មាថាស្រុកយើងរងថ្ងៃមិនបាច់អ្នកប្រាជ្ញទេមនុស្សឈួតឈួតក៏គេស្ដាប់ដែរមិនបាច់ទៅរੋអ្នកជានេះទេមិនបាច់ទៅប្រឹងរៀនស្អីទេ ចឹងញាតញោមរបៀបធ្វើបនរាល់ថ្ងៃហ្នឹងក៏ជាផ្នែកមួយធ្វើឲ្យវាបាត់ធនធានប្រសងអ្នកចេះមែនទេនេះវារស់អាអ្នកចេះមែនវាមិនឃើញណាអាណាក៏និយាយបានអាណាក៏ថាបានអាណាក៏សូត្រធัวបានអាណាក៏ទេសបាន លប់ទៅណាក៏លប់ទៅមានណាមានណាកែប្រែមានអត់ចឹងវាទល់តែញាតញោមនឹងចូលរួមចំណែកដែរដូចកកសាងវត្តអីអីចឹងបើសិនកសាងតែសេនាសនៈទេ អត់គិតរឿងបើកសាលារៀន អាហ្នឹងវាទៅអស់តែគ្នាហ្នឹងអាត្មាធ្លាប់ជំរុញដែរតែនៅស្រុកខ្មែរហ្នឹងឲ្យបើកសាលារៀនទៅប្រាក់ខែគ្រូមួយខែមួយលានអឺមួយឆ្នាំថាពីរ3លានអីចុះមួយឆ្នាំគ្រូមួយអត់ទាំងអត់លុយអត់កាក់អីទេប៉ុនបើលុយធ្វើសេនាសនៈធំធំមានឃើញរឿងអីបានគាត់ធ្វើថាសេនាសនៈធំធំហ្នឹងមកពីអាចិតហ្នឹងវាអត់មានសង្គ្រោះគ្នាទេចិត្តរបស់ញាតិញោមយើងគ្មានសង្គ្រោះគ្នាទេហ្នឹងហើយ ឃើញឲ្យគ្រូបរិញ្ញាគេបានគិតថាគេនោះបានឲ្យទៅស្អីអាមនុស្សមានប្រពន្ធមានកូនអញ្ចឹងអញឲ្យលោកវិញវាទៅអញ្ចឹងអត់ដឹងថាឲ្យគាត់នោះគាត់បានចិញ្ចឹមកូនប្រពន្ធគាត់បានចំណេះបរិញ្ញាលោកព្រោះគាត់ពីមុនគាត់ធ្លាប់បួសធ្លាប់អីដែរនោះអត់យល់ទេក៏សាងវត្តវិញបានដាក់ឈ្មោះឲ្យមនុស្សមនុស្សស៊ីស៊ីជូអាចអស់អញអត់ឲ្យឃើញទេមកតែពីយាយយាយដែរនោះរួមតែគ្នានឹងឯងមិនដឹងបញ្យល់មិនទេ ប្រាក់ខែគ្រូបាក់របាក់រសូនបែថ្មបាក់រដោយគ្រូគ្រូបរិញ្ញានៅវត្តមនីរតនារាម លោកបរិញ្ញាដោយទឹកចិត្តទេឲ្យបានតិចតិចហ្នឹងមានបានច្រើនណាអត់ផងទឹកចិត្តលោកបរិញ្ញានេះថ្មឲ្យនឹងគ្រាន់តែឲ្យសម្រាប់ទៅទិញប្រដាប់ប្រដាបរិញ្ញាសិស្សដដែលនឹងឯងឲ្យលោកយកទៅធ្វើមានធ្វើបានអីគ្មានទេវាអត់យល់អត់យល់តែនឹងហើយចេះចង់បានលោកចេះ ចង់បានផ្លែត្រូវខំថែគល់ពុំដែលដាំផងចេះចង់បានល្អហើយយូរយូរទៅជេរទៅលោកហ្នឹងឯងលោកចេះលោកចេះសួរយើងចូលរួមដាំវិញកាលអត់មិនដែលចូលរួមដាំផងហ្នឹងអឺណារឿន កណាសូមសួរថា ក្រហោះអង្គុយរួមតុអាហារជាមួយប្រសងបាបទេអើយគ្មានតបាបស្អីទេបើសិនយើងមានចិត្តប្រមាទអាហ្នឹងវាកើតពីចិត្តប្រមាទវាមិនមែនរឿងតុកនាំអីបាបទេក៏ប៉ុន្តែបើក្នុងវិន័យវាមានដែរដូចជាថាបើស្ត្រីអីទៅអង្គុយលើអាសនៈជាប់គ្នាទៅអានឹងប្រព្រឹត្តជាទោសដល់ភិក្ខុប៉ុន្តែស្ត្រីនោះក៏គ្មានបាបស្អីដែរបើក៏អត់មានអត់មានគំនិតដើម្បីប្រមាថលោកក៏អត់ដឹងឧទាហរណ៍អត់ដឹងអញ្ចឹង អង្គុយទៅអាសនៈហ្នឹងវាជាប់គ្នាដូចតុសូហ្វាមួយវាជាប់គ្នាអញ្ចឹងទៅអង្គុយមួយគ្នាអញ្ចឹងទៅក៏មានចេតនាប្រមាថអត់មានបាបអីទេប៉ុន្តែរឿងរឿងវិន័យវិខតាតែបើលោក មានកំរាលមួយដាច់ដលាយទៀតនៅលើសូហ្វាតែមួយមិនក៏លោកមានកំរាលមួយទៀតផ្សេងទៅអត់អីទេអានឹងរឿងកិច្ចវិន័យរបស់លោកទេហ្នឹងហើយហើយរួមមហាជាមួយលោកកុំឲ្យតែទៅលោកចានភ្លុបផ្លាប់មួយលោកទៅវាពាក់ព័ន្ធរឿងវិន័យមួយឧទាហរណ៍ថា អឺចានសម្លចានសម្លបើយើងហូបមួយ គ្នាទៅ យើងដួសសម្លចេញមកវាលោអ្វីដែលយើងដួសចេញមកវាជារបស់យើងរបស់យើងហើយឆាប់តែវាស្រក់តណក់ទៅវិញទៅអាហ្នឹងអារបស់តក់តក់ហ្នឹងវាទៅជារបស់ មិនមិនប្រកេនឬក៏ដាច់ប្រកេនអាហ្នឹងវាមានពាក់ព័ន្ធទៅនឹងហ្នឹងហើយប៉ុន្តែបើសិនជាអញ្ចេះទៅទៀតទើបហៅថាមកថាអញ្ចឹងគេចែកមានចំណែកមានចំណែកអឺ យើងវាអត់មានចានឧទាហរណ៍ថាថាសមួយចឹងផ្លែឈើមកខាងម្នាក់ចឹងលោកម្ចាស់ឥឡូវកុនពេលយើងប្រញាប់ទៅទៀតនេះមុនឆាននេះបោះលោកម្ចាស់ខាងនេះបោះកណាខាងនេះប្រកេនលោកមកខាងយើងទុំមកខាងហូបមើលអត់អីអត់អត់មានបញ្ហាអីទេកុំឲ្យតែចិត្តប្រមាទគូបុនដាណាសួរសួរថាដោយមិនដេចដែលហៅថានិយាម និយាមមានអ្វីជាទំនៀមធម្មតាដែលមិនអាចកែប្រែបានណានិយាមនិយាមហ្នឹងអាចស្មើនឹងពាក្យថាច្បាប់ឬថាជាច្បាប់ធម្មជាតិឬក៏ស្អីមិនមែនជា ធម្មជាតិទូទៅខាងក្រៅស្អីដល់វាធម្មតារបស់វាហ្នឹងហៅថានិយាមអឺនិយាមវាមានពីរជានិយាមឧទាហរណ៍ដូចជាពូជនិយាមរបស់ពូជឧទាហរណ៍ថ្នោតតែដាំទៅវាដុះចេញថ្នោត វាមិនអាចក្របថ្នោតដុះជាដើមដូងទេឃើញទេអដើមផ្លែដូងដុះទៅចេញដូងស្វាយដុះទៅចេញស្វាយចេកបន្តទៅវាចេញចេកចឹងនិយមរបស់វាជាធម្មតាអញ្ចឹងឃើញទេហានហានិយមមួយទៀតឧតនិយមទំនៀមរបស់ឧតកាលណាប្រែប្រួលក្តៅទៅមានរដូវក្តៅចឹងទៅ ធ្វើឲ្យយើងបែកញើសត្រជាក់ធ្វើឲ្យយើងល្ងាជាធម្មតារបស់រដូវអញ្ចឹងទៅឬក៏ផ្លែដើមឈើខ្លះក៏អញ្ចឹងដែរអឺរដូវខ្លះវាធ្វើឲ្យឈើចេញស្លឹកមករដូវខ្លះធ្វើឲ្យឈើជ្រុះស្លឹកអីចឹងទៅរដូវហ្នឹងវាវាធម្មតារបស់វាវាដើរធម្មតាអញ្ចឹងហើយមួយទៀតកម្មនិយមកម្មនិយមហ្នឹងទំនៀមរបស់កម្មកុសលកម្មវាផលិតផលជា ហើយអកុសលកម្មអកុសលកម្មវាឲ្យវិបាកជាទុកទៅហើយកុសលកម្មឲ្យវិបាកជាសុខទៅនឹងវាជានិយមរបស់វាទំនៀមរបស់វាអត់មានណាទៅចាត់ចែងទេហើយនឹងចិត្តតនិយមដំណើររបស់ចិត្តហ្នឹងវាកើតមកយ៉ាងម៉េចគ្មានណារៀបចំឲ្យដូចយើង តាំងពីកើតមកវាបដិសន្ធិហើយរួចមកវាមានប្រវាំងប្រវាំងរហូត បានមានមโนទ្វេរវចនៈ ហើយបានមានលោភៈជីវ័នកើតឡើងជាប់ជាពាក់នឹងជីវិតខ្លួនឯងតាំងពីនៅក្នុងផ្ទៃមករហូតរហូតរហូតរហូតដល់មានបែកជាតិខ្នែង5មករហូតដល់មានភ្នែកមានអីមានចក្ខុវិញ្ញាណកើតឡើងវាមានទំនៀមកើតអត់មានច្រឡំគ្នាទេវាអត់មានច្រឡំគ្នាទេមានអាវចនៈមានទ្វិបញ្ចវិញ្ញាណមានសន្តសម្បដិឆន្ទៈសន្តរណៈវារៀបមកអញ្ចឹងរបៀបរបស់វានឹងវារត់អញ្ចឹងតែមក និយាមរបស់វាអត់មានណារៀបចំទេ ពុទ្ធត្រាស់មិនមែនទៅរៀបចំវាទេគ្រាន់តែដឹងថាវារត់មិនតែប៉ុណ្ណឹងនឹងហៅថាចិត្តនិយាមហើយដូចម្ដេចដែលហៅថាកិរិយាចិត្តពេលអង្គុយគិតអំពីអ្វីមួយកើតឡើងខឹងតើទោសចិត្តនេះកើតតាមមនោទ្វារត្រូវដែរឬទេកិរិយាចិត្តកិរិយាប្រែតែធ្វើកិរិយាណា អំពើឬក៏ការធ្វើ ការធ្វើក្នុងទីនេះមិនមែនជាតួកម្មទេវាគ្រាន់តែ ជាការធ្វើកិរិយាចិត្តវាមាន2អហេតុកកិរិយា ហើយនិងសហេតុកកិរិយាអហេតុកកិរិយាចិត្តនឹងវាគ្រាន់តែកើតឡើងចឹងទៅវាអត់បង្កើតកម្មអីទេដូចជាផ្កាឈើដែលវាគ្រាន់តែចេញផ្កាចឹងមកវាជ្រុះចាក់តួងមកណាជ្រុះចាក់តួងមកក៏មិនអាច បញ្ចេញផ្លែអីបានដែរអឺហើយដល់សហេតកកិរិយាជាកិរិយារបស់ព្រះរហន្តនឹង ដូចជា ដើមឈើដែលមានផ្កាប៉ិនវាដាច់ឫសគល់ហ្នឹងហើយវានៅជាប់មែកអញ្ចឹងមើលទៅស្គុំស្គាយមកសទុះអញ្ចឹងមែនប៉ុន្តែ វាមិនអាចចេញផ្លែបានទេព្រោះវាដាច់ពីឫសដាច់ឫសមកហ្នឹងហើយ ត្រឹមតែជាការធ្វើដោយមិនបង្កើតឲ្យសោយផលសុខទុក្ខអីតទៀតទេអឺពេលអង្គុយគិតពីរឿងអ្វីក៏កើតចិត្តខឹងតើទោសៈចិត្តនេះកើតតាមមโนទ្វាវាអាចកើតទៅទាំងបញ្ចទ្វានិងមโนទ្វាប៉ុន្តែបើគណៈពេលគិតរឿងរ៉ាវមុនមុនត្រឡប់មកវិញអត់កើតតាមបញ្ចទ្វាទេកើតតាមតែមโนទ្វាប៉ុណ្ណោះ តែបើថាគណៈឃើញហើយវាខឹងលឺហើយខឹងវាអាចកើតទាំងបញ្ញទ្វាហើយនិងមโนទ្វានៅ ក្នុងពិភពលោក មាន សកលវិទ្យាល័យច្រើន មានសាលារៀនច្រើនប៉ុន្តែ អឺទោះបីយើងរៀនចប់សាលាខាងក្រៅយ៉ាងណាក៏ដោយកុំភ្លេចរៀនសាលាសាលាខាងក្នុងមួយផង គឺសាលាចិត្តយើងនេះឯងដោយខ្ញុំកណាអាត្មាសរសេរថាអ្វីត្បិតថាសៀវភៅគឺជាប្រភពនៃចំណេះដឹងដ៏មហាសាល ដែលអ្នកទាំងឡាយដ៏ច្រើន ភាគច្រើន គឺអ្នកសិក្សារៀនសូត្រគឺតែងតែដឹងថាការអាន គឺមានចំណុចចម្រើនច្រើន ពីព្រោះអ្នកប្រាជ្ញទាំងឡាយ អ្នកចេះដឹងទាំងឡាយតែងតែចងគំនិតខ្លួនឯងក្តីឬក៏ស្រាវជ្រាវពី ឯកសារផ្សេងផ្សេងក្តី ដើម្បីយកមកចងក្រងជាសៀវភៅហើយទំរំតែបានសៀវភៅមួយក្បាលមួយក្បាលហ្នឹងគេចំណាយពេលវេលាសិក្សារៀនសូត្រច្រើន ហើយនឹងស្រាវជ្រាវច្រើនក៏ប៉ុន្តែជាអ្នកអាន ត្រូវប្រយ័ត្នផងដែរគុំ ខួរក្បាលរបស់យើងឬក៏ចិត្តវិញ្ញាណរបស់យើងនឹងជាប្រដាប់ថតចម្លងបើកាលណាយើងទុកសន្តានចិត្តរបស់យើងឬក៏ខួរក្បាលរបស់យើងអង្គចងចាំរបស់យើងនេះ ត្រឹមតែជារបស់ថតចម្លង វាមានបញ្ហាច្រើនជួនកាលអាចឆ្លងវ៉ៃរ៉ាស់យើងដឹងហើយដូចជាយើងថតកូពីចម្លងឯកសារជួនកាលវាមិនមែនបានតែ ឯកសារដែលយើងចង់បានមកទេវាអាចឆ្លង virus ដែលជារបស់មិនល្អដូចគ្នានេះដែរក្នុងការស្ដាប់ គេនិយាយក្តីឬក៏អានសៀវភៅក្តី ការសរសេររបស់មនុស្សតែងតែបញ្ចូលនៅមโนគមវិទ្យារបស់ ខ្លួនឯងនឹងជួនកាល អ្នកនោះគ្មានចេតនាបញ្ចូលប៉ុន្តែយ៉ាងណាក៏វានៅតែចូលវាពាក់ព័ន្ធនឹងចំណងចំណូលចិត្តនិងគំនិតទស្សនៈរបស់ខ្លួនហើយគំនិតទស្សនៈដ៏ច្រើននោះយើងដឹងហើយច្រើនតែចេញមកពីពុទ្ធជនសភៅដ៏ច្រើនហ្នឹងគឺសរសេរឡើងដោយពុទ្ធជនយើងដឹងថាពុទ្ធជនគឺធ្ងន់ដោយកិលេសអញ្ចឹងវានឹងអាចផ្អៀងទៅក្នុងរឿងអីមួយមិនខាន Mm-hmm. ចឹងបានការអាន ការសិក្សាការស្រាវជ្រាវរបស់យើងនោះបើសិនបើมันបានផ្ទៀងផ្ទាត់ឲ្យបានល្អมันបានពិចារណាឲ្យបានល្អហើយយើងទុកអង្គចងចាំរបស់យើងឬក៏ខួរក្បាលរបស់យើងនឹងត្រឹមដូចជារបស់ថតចម្លង យើងនឹងទទួលនូវឥទ្ធិពលអ្វីមួយយ៉ាងដែលយើងមិនអាចឃុំក្រងខ្លួនឯងបាន។ លើក្រមការងារបាន ផ្ញើសំណួរមកហើយខ្ញុំកណាអាត្មានឹងឆ្លើយសំណួរតែម្ដងជាស្រ័យញាតិញោមផង ស្លេះឡើងកទៅជាតកហេម